អូខេសួស្តីអ្នកទាំងអស់គ្នាបាទវិលត្រឡប់មកវិញជាមួយនឹង channel VTK ទាំងអស់គ្នាបាទនៅថ្ងៃនេះផងដែរគឺខ្ញុំបានមកធ្វើការ freestyle រំពងខ្មែរចែកជូនទៅដល់អ្នកទាំងអស់គ្នាទៀតបាទដោយសារតែមានបងប្អូនយើងគាត់ comment ចង់បានចង្វាក់រំពងហ្នឹងបាទអូខេអញ្ចឹងឥឡូវមកឲ្យ card PW យើងចូលទៅកាន់ download ចង្វាក់រំពងទាំងអស់គ្នាតែម្ដងក្នុងវីដេអូហ្នឹងអ្នកទាំងអស់គ្នាចូលទៅក្រោម description ហ្នឹងមកហើយអ្នកទាំងអស់គ្នាគ្រាន់តែ អឺខ្ញុំដាក់ link នៅក្រោមវីដេអូហ្នឹងអ្នកគ្នាគ្រាន់តែចុចលើ link ហ្នឹងមកហើយ download style ហ្នឹងមកអ្នកគ្នាគ្រាន់តែចុចលើ QQ ហ្នឹងមកបាទអូខេពេលចុចវា load មកដល់កន្លែងនេះហើយអញ្ចឹងសូមអ្នកគ្នារងចាំអូខេបាទអញ្ចឹងពេលមកដល់កន្លែងហ្នឹងអ្នកគ្នាឃើញពាក្យថា download អូខេអញ្ចឹងយើងចុចពាក្យថា download មកហើយចុចពាក្យថាជ្រោមអូខេអញ្ចឹងសូមរងចាំបន្តិចបាទ អូខេនេះវាកំពុងដោនឡូតយើងចុចពាក្យថា detail ដើម្បី មើលវាថាវាដើរពេញនៅបាទអ្នកនរគ្នាបាទនេះនេះបាទវាកំពុងដើរចិត្តពេញហើយអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាគ្រាន់ដោនឡូតពេញមកអូខេដោនឡូតពេញសិនមកបាទខ្ញុំធ្វើការបិទអ៊ីនធឺណិតមួយសិនអូខេអ្នកនរគ្នាដោនឡូតពេញមកហើយយើងចូលទៅកាន់អត់ទាំងអស់គ្នាដោយសារខ្ញុំបានដោនចង្វាក់ហ្នឹងទុកហើយអ្នកនរគ្នាបាទអញ្ចឹងខ្ញុំមើលខ្ញុំចូលទៅមើល ចង្វាក់ហ្នឹងទាំងអស់គ្នាបាទដឹងថាមកដល់ក្នុងអកអញ្ចឹងអ្នកគ្នាគ្រាន់តែចុចពាក្យថាស៊ីតមកមើលសារថ្មីបាទនេះអក្សរស៊ីតនៅខាងនេះហ្នឹងបាទនេះខាងនេះស៊ីតអូខេហើយយើងចុចលើរូបសភៅនេះមកហើយយើងជ្រើសរើសបើយើងអត់ឃើញនៅកន្លែងហ្នឹងអញ្ចឹងអ្នកគ្នាចុចអាសញ្ញាពួយឡើងលើនេះមកបាទអូខេយើងចុចសញ្ញាពួយឡើងលើហ្នឹងសិនមកហើយយើងជ្រើសរើសយកពាក្យថា download អូខេនេះពាក្យ download នេះមក យ៉ាដោយសារតែចង្វាក់ខ្ញុំមានច្រើនមែនតើអ្នកគ្នាអញ្ចឹងចាំមើលខ្ញុំដាក់ចូលក្នុងចង្វាក់ណាមួយដោយសារខ្ញុំដោនចង្វាក់ច្រើនអញ្ចឹងអាចដឹងមួយណាវាច្រើនពេកណាអ្នកគ្នាបាទចានេះសារតែជាចង្វាក់រំវងវាមានច្រើនតោះយើងចូលចង្វាក់រំវងហើយខ្ញុំបានដោនទុកមិញហ្នឹងវាមានច្រើនពេកហ្នឹងហើយអូខេចានេះ ដោយសារវាមានច្រើនពេកខ្ញុំរៀងច្រឡំគ្នាអ្នកគ្នាបាទវាច្រើនពេកអូខេយើងរកមើលសិនបាទនេះ style ខ្មែរ sit new នេះអូខេអូខេនេះបាទជាចង្វាក់បាទអញ្ចឹងចាំស្ដាប់ទាំងអស់គ្នាអ្នកគ្នាមើលថាមានចង្វាក់អីខ្លះអូខេតោះ ខេទាំងអស់គ្នាបាទអញ្ចឹងវីដេអូរបស់ខ្ញុំបាទបានបញ្ចប់ប៉ុណ្ណឹងអ្នកគ្នាបាទដោយសារតែយើងមានចង្វាក់ច្រើនមែនតើហ្នឹងហើយអ្នកគ្នានៅក្នុងហ្នឹងអញ្ចឹងបើអ្នកគ្នាមានចម្ងល់អីអាច comment នៅក្រោមវីដេអូហ្នឹងចាំខ្ញុំប្រាប់អ្នកគ្នាបាទអូខេអញ្ចឹងបើអ្នកគ្នាចូលចិត្តវីដេអូហ្នឹងបាទសូមកុំភ្លេចជួយចុច Subscribe អ្នកមួយអ្នកមួយបាទដើម្បីទទួលបានវីដេអូថ្មីថ្មីផងដែរអូខេអរគុណច្រើន